ខេជីបំមីបំមីបំជំរាបសួរដូចជាសួស្តីដល់អ្នកនេះខ្ញុំប៊ុនលេងជំរាបសួរហើយក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំដេប្រាសូមមកកាន់វីដេអូថ្មីយេចឹងថ្ងៃហ្នឹងអ្នកនរគ្នាឃើញថាយើងមកលេងជាមួយនឹងស្ករ Son គេហៅគេស្គាល់យងស្គាល់ដល់កូនណាយ៉ាហ្នឹងហើយចាសអប B នេះគឺ ជានិមិត្តសញ្ញានៃយុទ្ធនាការ Body Right ដើម្បីតំណាងឲ្យសញ្ញារក្សាសិទ្ធិដំបូងគេបង្អស់របស់រាងកាយមនុស្សយើងហ្នឹងអញ្ចឹងយុទ្ធនាការហ្នឹងគឺធ្វើឡើងដើម្បីលើកកម្ពស់ស្ដីពីការយល់ដឹងទៅលើអំពើហិង្សាដែលនៅលើអ៊ីនធឺណិតភាគច្រើនដែលកើតឡើងទៅលើស្ត្រីហើយយុទ្ធនាការហ្នឹងគឺធ្វើឡើងចង់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាក៏ដូចជាអ្នកដែលបង្កើតគោលនយោបាយទាំងឡាយ ឲ្យគាត់យកចិត្តទុកដាក់ក៏ដូចជាយកការបំពេញទៅលើស្ត្រីលើអ៊ីនធឺណិតហ្នឹងជារឿងធំដោយការរំលោភបំពានសិទ្ធិអ្នកនិពន្ធផងដែរអញ្ចឹងជាមួយនឹងអំពើហិង្សាមិនទាល់តែការវាយដំឬក៏មានស្នាមលើខ្លួនទៅហៅថាអំពើហិង្សាអំពើហិង្សាគឺមានច្រើនបែបច្រើនយ៉ាងអញ្ចឹងថ្ងៃហ្នឹងពួកយើងនឹងបង្ហាញអ្នកនរគ្នាពីសញ្ញាខ្លះខ្លះដែលបង្ហាញថាដៃគូរបស់យើងបានរំលោភបំពានរបស់យើងទី1ដៃគូរបស់អ្នកប្រាអំពើហិង្សាទៅលើរាងកាយរបស់អ្នកទី2ការរំលោភបំពានទៅលើផ្លូវភេទដោយដៃគូរបស់អ្នកបង្ខ ំឲ្យអ្នករួមភេទទី3ដៃគូរបស់អ្នកធ្វើបាបគំរាមកំហែងគ្រប់គ្រងប្រច័ណ្ឌឬចោទប្រកាន់ទៅលើអ្វីមួយដែលអ្នកមិនបានធ្វើទី4ដៃគូរបស់យើងប្រើភាសាប្រមាថលើងាយស្ដីបន្ទោសគំរាមកំហែងឬក៏មិនអើពើពីយើងទាំងស្រុងហើយទី5គឺដៃគូរបស់អ្នកគ្រប់គ្រងលុយនឹងការចំណាយរបស់អ្នកដែលមិនបានគិតពីតម្រូវការចាំបាច់របស់អ្នកទី6ដៃគូរបស់អ្នកបិទសិទ្ធអត់ឲ្យអ្នកទៅជួបជុំគ្រួសារឬក៏ជួបមិត្តភ័ក្តិដោយសេរី ចឹងយើងក៏មានវិធីមួយចំនួនដើម្បីជួយដល់អ្នកដែលយើងស្គាល់ហ្នឹងឲ្យរួចផុតពីអំពើហិង្សាដែរចឹងមានដូចជាទី1គឺយើងសួរពីរឿងរ៉ាវរបស់គាត់ដោយមិនទម្លាក់កំហុសទៅលើគាត់ទី2គឺយើងបង្ហាញពីក្តីបារម្ភដែលយើងមានចំពោះគាត់ទី3យើងនៅចាំស្ដាប់គាត់ដោយយកចិត្តទុកដាក់ទី4គឺយើងជួយរក្សាការសម្ងាត់នៅសន្ទនាដែលយើងមានរវាងនឹងគាត់ ហើយយើងប្រាប់គាត់ថាបើសិនជាគាត់ត្រូវការអ្នកនិយាយទៀតយើងនៅចាំស្ដាប់គាត់ជានិច្ចទី5គឺយើងជួយគ្រប់គ្រងគាត់ឲ្យអស់ពីសមត្ថភាពតាមដែលយើងអាចធ្វើបានហើយចុងក្រោយបើសិនជាគាត់នៅតែជួបអំពើហិង្សាទៀតយើងត្រូវតែតាក់ទងទៅអាជ្ញាធរដែលពាក់ព័ន្ធឬក៏ស្វែងរកសេវាជំនួយដែលតាក់ទងនឹងអំពើហិង្សាចឹងបើសិនជាអ្នកជួជនរងគ្រោះឬក៏បានជួបប្រទះជាមួយនឹងអំពើហិង្សាកុំភ្លេចតាក់ទងទៅការអាជ្ញាធរមូលដ្ឋានឬក៏ផ្លាត់ទៅការមនុស្សដែលអ្នកជឿទុកចិត្តដល់ថ្ងៃអ្នកនរគ្នាចឹងស្កបរបស់យើងទាំងពីរអ្នកគឺបាក់ទឹកទាំងពីរហ្មង ចឹងដូចសិទ្ធិរបស់យើងក៏ដូចជារាងកាយរបស់យើងដែរអ្នកនរគ្នាបើសិនជាយើងអត់ចេះប្រុងប្រយ័ត្នទេយើងនឹងងាយថាគេមនោបំពានមែនតើបាទចឹងត្រូវតែប្រុងប្រយ័ត្នដូចយើងចាក់អាស្គរនឹងចឹងត្រូវទេ Yes ចូលរួមជាមួយពួកយើងនៅក្នុងយុទ្ធនាការ16ថ្ងៃដើម្បីបញ្ឈប់អំពើសាលើស្ត្រីនិងក្មេងស្រីចាប់ពីពេលនេះ